មកគាត់ហប់ពេកមកលពើដឹកខ្លួនឡើងលពើដឹកឡើងពូងត់ឡើងលពើលពើលពើចាប់ដឹកខ្លួនឡើងលពើលពើលពើអូលពើលពើ ងក៏ដឹងខ្លួនដែរលោកអ៊ំដឹងខ្លួនដែរលោកពូដឹងខ្លួនវិញហើយអរគុណអត់ក្រៃតែបានជួយលោកពូណាកាយជាមនុស្សល្អណាស់នេះហ្នឹងកាយជាមនុស្សល្អមែនកន្លងមកមិនដែលឃើញអំពើល្អពួកកាយសោះ តាំងកពិតកាយគឺជាមនុស្សល្អណាស់មែនអត់បងប្អូនចប់ចប់ចប់ចប់ចប់ចប់ជម្រាបជម្រាប លុយណាណាចាប់យកលុយមកយើងឃ្លាបឲ្យលឿនអាចចង់ធ្វើស្អីហ្នឹងណាណាអញអញចង់ធ្វើស្អីហ៎យើងគ្មានលុយទេកុំចង់មកខកយើងលុយនេះណាយកចេញមកភ្លាមបើមិនចឹងយើងចាក់នឹងអញធ្លីពូមហានទេយើងយើងគ្មានលុយទេយើងមានលុយមកពីណាទៅយើងគ្មានលុយសុំបីតាលុយទិញបាយហូបណាគ្មានទេមិនកុហកទេណាឯងគិតថាយើងមិនដឹងមែនទេឯងយ៉ា យករបស់ទៅប្រចាំនៅហាងមួយកន្លែងលុយនៅណាឆាប់យកយើងយើងចាត់យើងចាក់ទ្រីពួលហើយយើងអត់មានលុយពិតមែនណាយើងបានកុហកឯងទេយើងគ្មានលុយទេយើងអត់មានលុយមែនឲ្យលុយមកព្រាបបើមិនចង់ឲ្យយើងនេះធ្វើអីទៅលើនឹងឯងអត់ទេយើងគ្មានលុយពិតមែនណាយើងមិនបានយកលុយទៅលាក់កន្លែងណាទេយើងគ្មានលុយទេយើងគ្មានលុយទេយើងមិនបានកុហកឯងទេណាចង់ឲ្យយើងនេះឆែកនឹងឯងមែនទេអត់ទេអត់ទេយើងយើងគ្មានលុយមែនណា ទំលេងកបិតអីយើងប្រាប់ហើយថាយើងមិនបានកុហកទេយើងពិតជាគ្មានលុយប៉ាត់មែនណាយើងមិនខ្វល់ទេឆាប់យកលុយទាំងអស់មកយើងព្រាបបានអញ្ចឹងយើងចាក់ថ្ងៃមិនខានទេខ្ញុំខ្ញុំគ្មានលុយទេកូនខ្ញុំដីប៉ែតខ្ញុំគ្មានលុយប៉ាត់មែនណាឯងក៏មកប្លន់ខ្ញុំអីបើសិនជាឯងចង់ប្លន់ឯងទៅប្លន់កូនគេអ្នកមានទៅយើងគ្មានលុយឲ្យឯងប្លន់ទេយើងពិតជាគ្មានប៉ាត់មែនកុំលេងសើចមកយើងច្រើនណា យើងប្រាប់ថាឲ្យលុយយើងឥឡូវគឺឲ្យឥឡូវមកយើងយកឲ្យមានប៉ាត់មែនណាឯងគិតថាយើងមិនបាច់កម្រិតនឹងមែនទេ យើងអត់មានទេយើងអត់មានលុយបាត់ម៉ែនណាយើងបាក់ខ្លាយទេអូយអូយអូយបាក់ជើងយើងហើយអាចចរៃណាអាចឈួតទេឯងគេតែខ្ទើនេះមិនចេះឈឺឬក៏យ៉ាងម៉េចហ៎អើយអើយអើយលុយណាអើយអាចទៅធ្វើស្អីហ្នឹងហ៎អាចទៅធ្វើស្អីកុំលុយលុយយើងកុំកុំកុំឲ្យណាកុំអើយឲ្យឲ្យលុយយើងមកយើងវិញមែនណាឲ្យលុយមកយើងវិញណាលុយលាក់នៅទីនេះសោះឯងគេយើងមិនដឹងមែនទេ ជាសំបងណាឲ្យលុយយើងមកវិញមកកូនរបស់យើងកំពុងតែដេកនៅប៉ែតបើសិនជាឲ្យយើងលុយទៅយើងគ្មានលុយអាណាបង់ថ្លៃប៉ែតទេយើងក្រណាពេលនេះសូម្បីតែការងារក៏យើងគ្មានដែរអាចកំយកលុយយើងអីណាយើងសំបងយើងសំបងបើសិនជាឲ្យយើងលុយយើងទៅជីវិតរបស់យើងច្បាស់ជាចាប់យើងមិនខានទេកុំអីណាឲ្យលុយយើងវិញមកយើងសំបងណាឲ្យយើងវិញមកបាត់មាត់កុំនិយាយយើងទុនចិត្តទៀតបានចង់ត្រូវអត់ទេខ្ញុំមិនព្រមឡើងទេឯងឯងឆប់ឲ្យលុយរបស់យើងមកយើងវិញមកណាយើងសំបងឲ្យយើងវិញមកឲ្យឲ្យលុយរបស់យើងវិញមកណា ឲ្យយើងវិញមកអើយចាប់ឲ្យលុយយើងវិញមកណាយើងសុំបងយើងសុំបងបើសិនជាឯងមិនឲ្យលុយយើងទេយើងមិនលែងឯងដាច់ខាតលុយនេះគឺជាលុយរបស់យើងយើងជាលុយរបស់យើងកាលពីមុនណាកុំយកលុយយើងទៅអីឲ្យយើងវិញមកឲ្យយើងឲ្យយើងវិញមក thank you ពេទ្យនេះមានអ្នកមកកំដរអ្នកជំងឺច្រើនណាស់អញ្ចឹងនាងទៅសួរគេអ្នកនៅជុំវិញហ្នឹងណាមិនឃើញម៉ាក់តាយរបស់ខ្ញុំទេម៉ាក់ខ្ញុំគាត់ឈ្មោះផ្កាយហើយគាត់ផាត់មកស្លៀកពាក់ស្អាតម្នាក់ណាទៅក្មួយគឺគាត់ឈ្មោះម៉ាក់ គាត់កំដរខ្ញុំនៅបន្ទប់ពេទ្យពេលខ្ញុំដឹងខ្លួនឡើងតើមិនឃើញអ្នកផ្កាយម្ដងទៅឥឡូវនេះខ្ញុំមិនដឹងថាគាត់ទៅណាទេអូយកុំយំណានៅនេះហើយតិចទៀតម៉ាក់ឯងមកវិញអត់ទេម៉ាក់កាយបាត់យូរហើយឥឡូវអត់ឃើញមកទៀតអូយនៅនេះហើយតិចទៀតម៉ាក់មកវិញហើយខ្ញុំខ្លាចម៉ាក់កាយទៅចោលណាឬក៏គេចាប់ទៅបាត់ចាំនេះហើយក្មួយអមតោក្នុងហើយ អ្នកនាងអ្នកនាងអ្នកនាងអ្នកនាងកើតអីអ្នកនាងអ្នកនាងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 Kulo Blasto, śmioj dźwięk, Kropman Blasto! Smart ជីវិតរស់រវើងអូ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 នខ្លាចណាម៉ាក់កាយមានរឿងអីមែនណាហេតុអីក៏មិនឃើញម៉ាក់កាយចឹងម៉ាក់កាយម៉ាក់កាយស្អប់កូនមែនណាម៉ាក់កាយខំកូនមែនណាតាគេចោតកូនថាកូនលួចរបស់អ្នកដតីម៉ាក់កាយខំកូនហើយរត់ចោលកូនអីម៉ាក់កាយមិនអាចរត់ចោលកូនបានទេណានេះចំមក ក្រៅពេលមកផ្កាយទេនេះចំអកសន្យាឈប់ឲ្យមកផ្កាយពិបាកចិត្តទៀតហើយក៏នឹងឈប់ឆ្លងគ្នានៅក្នុងថ្នាក់រៀនតែកូនមិនបានលួចរបស់អ្នកដតីទេណាពួកគេចោទកូនតែប៉ុណ្ណោះមកផ្កាយឲ្យកូនសំទោស មួយយំនៅនឹងអញ្ចឹងហើយចុះណានាងកាយនាងភានាងភាមិនឃើញនាងកាយអត់ពេលខ្ញុំក្រោកឡើងតែមិនឃើញនាងកាយនៅក្នុងពេទ្យអត់ដឹងនាងកាយទៅណាទេហើយចុះក្រែងវានេះនៅកណ្ដោខួយឯងហើយចុះវាទៅណាវាមិនក៏ទុកឲ្យនាងច្មក់មីងយំម្នាក់ឯងអញ្ចឹងភាយើងខំដើររកឯងឯងនៅទីនេះឯង យើងមានរឿងនិយាយតិចព្រោះនាមកាយនាមកាយអញនឹងថាគេនៅណាមែនទេព្រោះថានាងចំអកនេះយំរមម៉ែគេមួយថ្ងៃហើយអឺនាមកាយឥឡូវត្រូវគេចាក់នាមកាយត្រូវគេចាក់ម៉ាក់កាយម៉ាក់កាយកើតអីមែនមិញម៉ាក់កាយគេបន្ទប់នឹងមិញធាជួយទៅដាស់ម៉ាក់កាយផងកុំយំអីណាតិចទៀតម៉ាក់កាយនឹងលេងអីហើយគេនឹងមករកអញហើយណាកុំយំអីនាងចំអហេតុអីទៅពីណាគេធ្វើបាបម៉ាក់កាយ មិនបានជាគាត់លែងដឹងខ្លួនចឹងនាងច្មោជប់កាត់អីប្រដេះប្រដាស់ទៅណាតិចទៀតនេះមកផ្កាយគេនឹងដឹងខ្លួនហើយហើយកុំយំអីណាកុំយំខ្ញុំខ្លាចមកផ្កាយលែងដឹងខ្លួនវិញមិញភៀមិញភៀមកផ្កាយមានរឿងអីកើតឡើងទៅមិញក៏មិនដឹងដែរ កាយកុំកេងនៅក្នុងបន្ទប់នឹងយូរពេកណា កូននៅចាំខាងក្រៅពួកយើងទៅផ្ទះវិញឲ្យកូនផាត់មុខអស់មកកាយទៀតហើយមកកាយវិញកូនយ៉ាងណាតែមិនអីដែរខ្ញុំកាយឆាប់ដឹងខ្លួនឡើងមកណាបើសិនជាឯងកាត់អីឡើងទៅកូនស្រីឯងនេះតើគេគិតយ៉ាងម៉េចឯងមិនត្រូវកាត់អីទេណាឆាប់ដឹងខ្លួនឡើងណានាងកាយ មីងភាមិនមកកាយអត់តាន់ភ្ញាក់ចង់គាត់គេយូរម្លេះកុំទៅតន់សួរនាំច្រើនអីណាតិចទៀតមកឯងដឹងខ្លួនឯងនាងចំហព្រោះតែខ្ញុំមែនទេមិនមកកាយខ្លាចជាបែបនេះខ្ញុំជាដើមហាតទាំងអស់ក៏មកកាយមិនខឹងទេតែមិនមានរឿងនេះកើតឡើងដែរខ្ញុំជាកូនចំអកមិនល្អ បានហើយនាងចំអកឈប់បន្ទោខ្លួនឯងទៅណាហើយកុំធ្វើមុខបែបនេះបើម៉ាក់ផ្កាយឯងងើបមកឃើញឯងមិនសប្បាយចិត្តគេនេះបន្ទោយើងស្លាប់ហើយចាមិញភីម៉ាក់ផ្កាយម៉ាក់ផ្កាយងើបអូម៉ាក់ផ្កាយឈឺកន្លែងណាអត់ម៉ាក់ផ្កាយឈឺកន្លែងណាឆាប់ប្រាប់កូនចំអកណា នាងច្មោះអមសុំទោសណាបានឯងមិនបាច់ខំប្រឹងនិយាយទេនេះម៉ែកូនឯងជួបគ្នាហើយតានាងច្មោះអមសុំទោសណាដែលមកទុកកូនចោលគឺថានាងច្មោះនេះគេដើររកឯងពេញផ្សារដើរយំពេញផ្សារហើយហើយដើរកាន់រូបថតឯងដើរសួរគេពេញនឹងហើយក៏គេនាងអង្គុយយំទៀតនាងច្មោះ ម៉ាម៉ាសុំទោសណានេះឯងទៅណាទៅកើតរឿងអញ្ចឹងហាគឺគឺគ្នាយករបស់ទៅបញ្ចាំនៅកន្លែងមួយ ពេលត្រឡប់មកវិញក៏មានពួកអចិត្តអាក្រក់វាមកប្លន់គ្នាហើយគ្នាក៏បតែបតបជាមួយនឹងវា ហើយវាក៏ចាក់គ្នាមួយកង្វិតទៅម៉ាក់តាឈឺខ្លាំងអត់ មកអត់ឈីទេណាហើយចោះកូនមកវាយខ្ញុំមកសាមមិញកូនឈឺដែរអត់ណាមកសុំមើលខ្នងតិចមើលកូនឈឺអត់កូនអត់ឈឺទេមកកាយកូនអត់បានលួចរបស់អ្នកណាទេមកកាយតែបើមកកាយចង់វាយកូនទៀតក៏បានដែរវាយឲ្យខ្លាំងជាងមុនក៏បានដែរកុំរត់ទេអត់ទេមកអត់វាយកូនទេណា អាម៉ាក់សុំទោសដែលម៉ាក់ខឹងកូនម៉ាក់បានគិតវែងឆ្ងាយអាម៉ាក់សុំទោសនៅនេះជាមកម៉ាក់សុំទោសម៉ាក់តាយបានធ្វើអីទេម៉ាក់ផ្កាយកុំយំណានាងចំអកបានញ៉ាំអីហើយនៅហើយយប់មិញបានគេងអត់ បានទឹកអត់ណាកូននៅមើលមកកាយចាំផ្ទះវិញជាមួយគ្នាមកកាយឆាប់ជាលឿនណាកូននឹងបានមុតទឹកហើយកក់សក់ជាមួយគ្នាបាកាស៊ូហ្គាហ្វ្រីអ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈពៅកម្លាំងអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យឆ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគូជលឆ្នះលុយសុត200លានរៀលជាច្រើនរង្វាន់រួមទាំងរថយន្តនិងម៉ូតូស៊េរីថ្មីជាច្រើនទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអ៊ីង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 ត់ហ៎ចាំមកដល់ខ្លួនហើយណាម៉ាក់កាយដាក់ចំពោះសាប៊ូចឹងស្អាតណាស់កូនគិតថាពេលម៉ាក់មួយតប់ពេលម៉ាក់លេចំបូចាំងរាល់ថ្ងៃដឹងសប្បាយយ៉ាងណាទេកូនស្រីចំមុខរបស់ប៉ា ពីមួយថ្ងៃ ទៅមួយថ្ងៃគឺកូនកាន់តែធំហើយប៉ាសង្ឃឹមថារូបរាងកាយនិងអត្តចរិតរបស់នេះអាចធ្វើឲ្យកូនស្រីរបស់ប៉ាមានភាពកក់ក្ដៅគ្រប់គ្រាន់ហើយនឹងមិនឯកាប៉ាសុខចិត្តធ្វើជាខ្ទើយក៏ប៉ាមិនខ្មាស់គេដែរឲ្យតែកូនស្រីរបស់ប៉ាសប្បាយចិត្តនេះចំមករបស់ប៉ាម្នាក់នេះហើយគឺជាកម្លាំងចិត្តរបស់ប៉ាតាំងពីដើមមកទោះជាប៉ាហត់នឿយនឹងការសម្ដែងធ្វើជាខ្ទើយយ៉ាងណាក៏ដោយចោះក៏ប៉ាមិនរីថយជាមួយនឹងជីវិតមួយនឹងដែរ អូមកកាយបានគិតអីទេមកចាំមកដល់ខ្លួនហើយណា ក្រកឡើងនាងចំអកណាក្រកឡើងជាស្រីមិនអាចដេករហូតដល់ថ្ងៃចាំងគូតបានទេកុំដេកទៅមួយពេកចាប់ក្រកឡើងមកអត់ទេកូនចង់គេងតិចទៀតសិនមួយគេងណាមិនបានទេក្រោកឡើងមកថ្ងៃនេះនាងចំអកត្រូវជួយលាងចានលាងឆ្នាំងដាក់ប្រឡាក់ជាមួយម៉ាក់ណាកូនដឹងហើយតែកូនចង់គេងតិចទៀតហើយម៉ាក់ផ្កាយតកានជាមួយកូនដែរម៉ាណា thank you គួរឲ្យខ្នាញ់ណាខ្នាញ់ណាម៉ាំងនឹងបូចំោះកូនបែបនេះរហូតបូកឲ្យស្រួយណាដើម្បីធំឡើង ខ្លាចជាបបរកញ្ញាស្អាតជាងគេណាអត់ទេម៉ាក់តែគាត់ចង់ខ្លាចជាបបរកញ្ញាទេគុណចង់នៅនឹងចំអករហូតមិនកែទេនេះចំអកម៉ាក់មិនអាចមើលថែនេះចំអករហូតទេណានេះចំអករបស់ម៉ាក់ត្រូវខ្លាចជាមនុស្សធំតែរូបរាងនិងចិត្តគំនិតណា ហើយត្រូវកិតខំរៀនសូត្រយកសញ្ញាបត្រនៅមុខមាត់ឲ្យម៉ាក់មើលណា ចាម៉ាក់ចាំមើលណាកូនយកសញ្ញាបត្រឲ្យម៉ាក់ឲ្យបានអឺកាយនៅល្ងាចនេះហាហុំយើងកលេងអីម៉ាក់កាយនាំកូនទៅមើលហងអឺឲ្យទៅនេះចំអកចង់ទៅណាម៉ាក់នឹងនាំកូនទៅគ្រប់កន្លែងអញ្ចឹងយើងឆាប់ងូតទឹក នឹងអាបានផាត់មុខស្អាតស្អាតណាព្រោះយើងគឺជាមនុស្សស្រីពូកែត្រូវតែស្អាតហើយក៏អោបជានិច្ចណា អត់ហ្នឹងអាកូនមើលឃើញទេម៉ាគាត់បាំងក្បាលកូនអស់ហើយអឺបើមើលមិនឃើញទេអញ្ចឹងចាំម៉ាក់បីដាក់លើកណាអើលើកូនអង្គុយលើកមែនទេអឺមែនហើយម៉ាក់នឹងដាក់កូនលើកម៉ាក់មានកម្លាំងគ្រប់គ្រាន់ដើម្បីដាក់កូនលើកបានណាអាចតែកូនសប្បាយចិត្តឲ្យម៉ាក់ធ្វើអីក៏បានដែរម៉ាក់ធ្ងន់ទេអូកូនខ្លាចម៉ាក់ប៉ែរបស់កូនឈឺរបួសនៅក្នុងពោះអត់ទាន់បាត់ផងមិនអីទេ បាក់កាយមិនអីទេណាណាមើលណាម៉ាក់មានសាច់ដុំធំធំណាស់ណាសំបីតែមនុស្សប្រុសក៏ខ្លាចម៉ាក់ដែរអូម៉ាក់កាយសាច់ដុំធំធំម៉ែអញ្ចឹងតាមិនកូនឃើញម៉ាក់កាយលើរបស់ធ្ងន់ធ្ងន់រហូតនេះចំមកនេះកូនពីណាគេហ៎ហាត់អីមកឆ្លាតឆ្លាតបែបនេះហ៎គួរខ្នាញ់ណាខ្នាញ់ណាអឺម៉ាក់រាប់1 2 3ឡើងលើកោរបស់ម៉ាក់ណាម៉ាក់1 2 3មកអឺយ៉ាងមិនដែរឃើញដែរអត់ហ៎ ngồi vậy anh nè nếu đi mơ nụ mẹ đã anh không lôi xử lánh rồi ngọt ấy នេះបើដឹងថាបងណាក់មកដែរណាយើងមិនមកនោះទេតែនៅពេលដែលយើងមានកូនទៅកូនកាត់ដូចបងណាក់ហ្នឹងណាយើងខំតែលួចស្រឡាញ់ស្មានតែប្រុសពេញលក្ខណៈចុងក្រោយមានអីផ្ទុយលាក់មុខទៅអើយរឿងវាកន្លងហួចច្រើនឆ្នាំទៅហើយនៅការຕົកសោះសៅរីរ៉ៃដល់ណាទេថាណែ យើងមិនបានទៅដេកកាត់ទោសអីជាមួយនឹងគាត់ទេ តែយើងគ្រាន់តែហួសចិត្តស្ដាយចិត្តដែលខំលួចស្រឡាញ់គាត់នេះចុងក្រោយយ៉ាងម៉េចហេសាំដល់ហើយណែនៅសាំញ៉ាំដល់ណាទៀតយប់នេះប្រុសសងសាមមួយទៅចាប់ទៅហើយយើងខ្លាចអាពាក្យថាប្រុសស្អាតហ្នឹងមើលតែបងណាក់ទៅដឹងហេតុអីក៏ពិភពលោកនេះប្រែប្រួលយ៉ាងនេះណាប្រុសស្អាតសិតតែបែបនេះទាំងអស់ណែពួកនាង ពេលណាបានឈុំនិយាយអាយើងដើរចេញហើយអញឆ្ងល់នេះនៅសោកស្ដាយអារឿងកន្លងហួរទៅតាំងពីយូរហ្នឹងមកទៅអីថ្ងៃពួកយើងមកមើលគេលោតបាវឲ្យសบายចិត្តអីនាំគ្នាទៅនិយាយរឿងខ្ទើយទៅវិញខូចអារម្មណ៍អស់អូតាតាអូការ៉ៃគូ ពូលើកឡើងពូអូយនេះនេះច្រមុះនេះច្រមុះចុះសិនណាណោះបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ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 Kulo Blasto, ជួយជ្រៀងគ្រប់មែន Blasto ស្មានជីវិតរស់រវើងអូ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 មកគាត់ហប់ពេកលពើលពើឡើងលពើលឡើងពើមកឡើងលពើលពើលពើចាប់ដល់ឡើងលពើលពើលពើលពើលពើ បងក៏ដឹងខ្លួនដែរលោកអ៊ំដឹងខ្លួនដែរលោកពូដឹងខ្លួនវិញហើយអរគុណលោកកាយដែលបានជួយលោកពូណាកាយជាមនុស្សល្អណាស់នេះហ่ะកាយជាមនុស្សល្អមែនកន្លងមកមិនម្ល៉េះឃើញអំពើល្អពួកកាយសោះតាំងកពិតកាយគឺជាមនុស្សល្អណាស់ មែនអត់បងប្អូនមានកាក់ដែរបងគឺគឺចេះតែចែបងអាកន្លែងបងត្រូវការជាងផាត់មកបន្ថែមអត់បងព្រោះអីខ្ញុំក៏ធ្លាប់ជាអ្នកផាត់មុខនៅហាងមួយកន្លែងដែរណាបង ខាងសម្អាងការបងលែងត្រូវការបុគ្គលិកទៀតហើយណាមួយនៅបាត់ផាត់មុខធ្វើសក់ក៏មានគ្រប់អស់ដែរគឺគឺចេះណាស់ចាយចាយចាយជួយខ្ញុំម្នាក់ទៀតទៅណាខ្ញុំពិតជាត្រូវការការងារពិតមែនបងបងបងជួយយកខ្ញុំម្នាក់ទៀតទៅណាណាបងណាឲ្យបងសំទោសណាបើបងត្រូវការបុគ្គលិកបងនឹងយកអញភ្លាមហើយចោះយ៉ាងម៉េចហើយឯងឥឡូវហ្នឹង គ្មានអីទេបងមករយៈនេះការងារក៏គ្មានធ្វើលុយក៏អត់មានបងថាឯងសាកសួរចេមីម្ដងទៀតមើលត្រែងគាត់មានចិត្តអណ្ឌិតឯងខ្លះអត់អត់អត់អត់អីទេបងខ្ញុំមិនចង់រំខានចេមីម្ដងទៀតទេគាត់កំពុងតែខឹងខ្ញុំហ៎កម្មវិធីប្រឡងបវរកញ្ញាខ្ទើចាប់ដើមទៀតតើនេះ យើងហៅឯង morning ហៅមុខភាសាក៏ព្រោះតែចង់ឲ្យឯងជួយគ្នាណា មានតែឯងទេដែលអាចជួយគ្នាបានពេលនេះគឺភាពបច្ចុប្បន្នវល់ប៉ាត់មែនលុយក៏គ្មាន ការងារក៏គ្មានធ្វើហើយកូនចិត្តធំទៀតជួបលើកណាក៏នាងខ្ទើយមុខឈើឲ្យនេះមានការឲ្យជួយដែរមិត្តភ័ក្ដិគ្រប់គ្នាណាពេលដែលយើងជួបនេះគេគ្មានបញ្ហាអីទេតែបើជួបមានផ្កាយព្រឹកអីណាគឺមានបញ្ហារហូត ណាឯងមិនចាំបានអត់កាលពីប្រហែលឆ្នាំមុន គ្នាធ្លាប់ប្រឡងបបកញ្ញាណាចាចាំបាន គឺឯងនេះធ្លាប់ប្រឡងតែប្រឡងធ្លាក់នោះអីនេះគិតចង់ទៅប្រឡងម្ដងទៀតទេមិនរៀងពិតមែនមែនហើយគឺគ្នាចង់ទៅប្រឡងម្ដងទៀតណាបបកញ្ញាខ្ទេយនឹងមែនទេអើយកុំប្រឡងអីអត់ទេលើកនេះយើងមិនអាចធ្លាក់បានទេ ហើយប្រឡងឲ្យជាប់គឺប្រឡងដើម្បីកូនស្រីរបស់គ្នាហើយក៏ ប្រឡងដើម្បីប្រាក់រង្វាន់ដែរគឺយើងធ្វើដើម្បីបានមកកត់តាមក្តីសម័យរបស់កូនស្រីរបស់យើងចង់បានណាលើកនេះយើងត្រូវតែពុះពីឲ្យបានមិនអាចធ្លាក់បានទេ យើងត្រូវតែជាប់ដើម្បីឲ្យកូនស្រីរបស់យើងមានមោទនភាពចំពោះយើងណានេះឯងចង់ទៅប្រឡងពិតមែនទេយើងត្រូវតែប្រឡងហើយសានីងយើងនឹងប្រឡងអស់ពីសមត្ថភាពដើម្បីបាន ប្រាក់រង្វាន់នឹងជ័យលាភីណាព្រោះថាយើងក៏មានបទពិសោធន៍ធ្លាក់ម្ដងរួចទៅហើយ តែលើកនេះឯងត្រូវជួយគ្នាណា ណាមកសម្លាញ់ណាយើងព្រមជួយចំពោះរឿងប្រឡងហើយបើថាខ្វះខាតអីចាំយើងជាអ្នកបង្រៀនបន្ថែមហឹមយើងត្រូវតែប្រឡងឲ្យជាប់ ដើម្បីបានមកកត់ ហើយក៏ដើម្បីប្រាក់រង្វាន់ដើម្បីកូនស្រីរបស់យើងយើងត្រូវទៅរកប្រាក់ដើម្បីឲ្យកូនស្រីរបស់យើងណាអឺគឺគេ នេះធ្វើយ៉ាងម៉េចទៅបានជាដើមទុងរបាយមូខ្លំបែបនេះអាអូយយើងផ្កាយឯងក៏និយាយចុកក្បាលមកដបងឥឡូវហើយ ឈរនេះមកមកលឿនចាំយើងប្រាប់ពេលដែលដានេះពើងទ្រង់ផងហើយងើយមុខណាឲ្យមានភាពជឿជាក់ពើងពើងទ្រង់ហ៎ហើយងើយមុខហ៎អូយពិបាកណាស់គ្នាគ្មានដើមទ្រង់ទេពិបាកពើងណាស់ណែឧបកិច្ចថាឯងនេះមានដើមទ្រង់ទៅណាហើយចាំដល់ពេលដល់ថ្ងៃប្រកួតចាំយើងរកឲ្យអូយតិចរកមិនបានទៅអឺមែនហើយចោះបានមិនពាក់មិនបានទេហ៎ពេលយើងលោម្ដងម្ដងថប់ខ្ចោះស្ទើរតែស្លាប់ទៅហើយហ្នឹង ចង់ធ្វើជាបវរកញ្ញាចង់កាន់ពៀនតែខ្លាចត្រឹមឲ្យទំនប់ហ្នឹងឯងមិនខ្ទើនៅរੂនេះណាយើងប្រាប់ចុះណាកាលពីរដូវកាលមុនណាគ្នាប្រឡំមិនជាប់មិនមែនមកពីគ្មានសមត្ថភាពទេគឺដោយសារតែយើងមិនចេះពាក់ឲ្យទំនប់ហ្នឹងឯងថាឥឡូវនេះមានវិធីអីផ្សេងក្រៅពីហ្នឹងឬក៏អត់ហាអឺមានតាគឺអត់ប្រកួតអូយណាអឺឥឡូវពាក់ក៏ពាក់ដែរតែមុននឹងពាក់ឯងបរិញ្ញាដើរមកសិនមកអឺ ណែស្អីគេហ្នឹងហ៎គឺឆាប់យកមកជើងកាយនេះទៅពាក់ទៅហើយសភៅនេះត្រូវទូននៅលើក្បាលហើយត្រូវតែបង្ហាញរឿងរវល់រវល់ឯងហើយដើរណាស្ដាប់ភ្លេងផងឲ្យមានទំនុកចិត្តលើខ្លួនឯងអូយអូយអូយហើយស្បែកជើងកែងកពស់ណានៃនេះបើយើងដើរទៅកាប់មុខស៊ីដៃមិនខានទេវើយតើវ៉ាច្រើនពេកពាក់ឲ្យលឿន thank you ហើយលើក្បាលអឺអឺដាក់កាច់រៀងផងមួយមួយអូខេមួយមួយណាអឺចាត់អឺ1 2 3ចេញទៅអាតាមមួយមួយណាអូយមួយមួយមួយមួយអឺ ណាលុយតិចតួចធ្វើសរួយតាមផ្លូវចាយជួយឯងបានតែប៉ុណ្្នឹងទេណាអឺអញ្ចឹងពួកខ្ញុំទៅមុនហើយព្រោះថាឡានមកហើយប្រញាប់ទៅខ្លាចអត់ទាន់ប្រឡងល្ងាចនេះទៅរួចឬក៏មិនរួចហ្នឹងតែយ៉ាងណាក៏ដោយត្រូវតែស៊ូស៊ូដើម្បីលុយនឹងពានរង្វាន់ណាយើងផ្ទៃមកសេះធ្លាក់វគ្គនេះឲ្យហើយទៅល្អជាងណាយើងប្រាប់ឯងទៅណាជឿជន់ដីដូចគ្នាទេមានរឿងអីដែលយើងត្រូវខ្លាចនឹងឯងគេប្រឡងបានយើងក៏ប្រឡងបានដែរវើយ មកកត់មួយនេះគ្មានមនុស្សច្រើនណាស់ដែលចង់បានវាប៉ុន្តែ ពេលដែលយើងបានវាហើយយើងត្រូវតែសមាជិកនៅអ្វីដែលយើងមានអូចាណាម៉ាក់កូនសាណាម៉ាក់ម៉ាក់កុំយកកូនយកចាក់ថ្នាំណាម៉ាក់អូម៉ែណៃចាំម៉ាក់កាយធ្វើសត្វឲ្យកូនមើលកុំឲ្យកូនឈឺណាអឺចង់ស្បែកជើងរួចហើយតោះយើងម៉ារីរត់មួយណាគេប្រាប់បានអត់ជើងជាប់គ្នាមែនឃើញដឹងអីតើថាសោះផោរត់មួយសោះផោសោះស្រីគេរត់មួយសោះស្រី នេះច្មោះនេះមិនក៏មិនប្រយ័ត្នសោះអញ្ចឹងប៉ាចង់ទៅជួយកូនណាតែប៉ាមិនអាចចូលទៅបានទេ thank you chấp